ថ្មីថ្មីនេះមានរឿងកើតឡើងឥតស្រាកស្រាននៅ ក្នុង ប្រទេសកម្ពុជា កើតមានចំនួនគ្រោះថ្នាក់ចរាចរណ៍ព្រមទាំងអំពើឃាតកម្មអូតាមមិនសូវបានតាមដានបោះចុចចុចទៅ2 3ថ្ងៃមកនេះ មានរឿងអំពើឃាតកម្មនៅឯស្រុកកំណើតករណា នៅខេត្តបាត់ដំបង កើតរឿងដោយសារស្នេហាត្រីកោណបាញ់សម្លាប់គ្នាយ៉ាងសាហាវអូអត់ដឹងទេអាត្មាដូចជាមិនបានតាមដាន Facebook ប្រហែលរយៈពេលប្រហែលនេះអត់ដែលបាន check scroll មើលអីសោះព្រឹកមិញករណីបានឃើញវីដេអូមួយដែលអ្នកផុសថាមានវិញ្ញាណដែលត្រូវគេសម្លាប់បានចូលរូបអ្នកដែលនៅ ក្នុងភូមិជាមួយគ្នា មកសុំទោសប្រពន្ធ និងក្រុមគ្រួសារហើយប្រាប់ថាត្រូវតែចាប់ឃាតករនោះឲ្យបាន បើមិនបានវិញ្ញាណសាកសពនឹងសម្លាប់អ្នកដែលត្រូវខ្លួនចូលសន្ធិដ្ឋចូលរូបនោះនឹងត្រូវស្លាប់តាមក្រោយ ករណីចង់សួរថាមាន វិញ្ញាណសាកសពចូលពិតដែរឬទេហើយករណីពិចារណាមួយទៀត ថាបើសិនជាមានវិញ្ញាណចូលរូបពិតមែនហេតុអីក៏មិនចូលរូបអ្នកដែលសម្លាប់ខ្លួននោះ ទៅសូមជួយឆ្លើយនឹងសំណួរករណីផងទៀតអរគុណថ្មវាលំបាកទៅអះអាងថាវាយ៉ាងម៉េចសិតតែរឿងយើងមើលមិនឃើញអញ្ចឹងណាប៉ុន្តែយើងនិយាយពីដំណើររបស់ជីវិតសត្វលោក ដែលប្រព្រឹត្តទៅដោយ អំណាចបច្ច័យហ្នឹងហើយតាមពិតធម៌ទាំងឡាយជាអនត្តាការចុតិនិងការបដិសន្ធិរបស់សត្វលោក គឺយើងកំងអត់បានទេហ្នឹងហើយតែចុតិហើយ កម្មវាជាបច្ច័យឲ្យបដិសន្ធិយើងទៅរៀបចំដំណើរជីវិតរបស់យើងឲ្យកើតជានេះជានោះមិនបានរៀបចំវាមិនបានទេចឹងណាហ្នឹងហើយរៀបចំអត់បានទេបើរៀបចំកំណើតបាននោះម្នាក់ម្នាក់នោះងាប់ទៅធ្វើត្រូវឲ្យកើតជាអ្នកមាន ត្រូវឲ្យកើតជាទេវតា ត្រូវឲ្យកើតជានេះត្រូវឲ្យកើតជានោះតែរៀបវាអត់បានថាយើងរៀបមិនបានក៏ដោយសំបីតែសាសនាជឿព្រះនោះក៏សុំព្រះកើតជានេះជានោះអត់បានដែរវានៅតែប្រព្រឹត្តទៅតាម បច្ច័យដដែលប្រព្រឹត្តទៅតាមហេតុរបស់វាដដែលប្រៀបដូចជាដើមឈើអញ្ចឹងវាវាវាទៅប្រកែកនឹងពូជវាមិនកើតទេឧទាហរណ៍ថាដោះដោះជាដើមលហុងអញ្ចឹង ទេខ្ញុំអត់ចង់ដោះជាដើមលហុងទេខ្ញុំចង់ដោះឲ្យខ្ពស់ដូចដើមដូងអញ្ចឹងវាទៅអត់បានខ្ញុំមិនចង់ប្រហោងក្នុងដូចដើមដូងអញ្ចឹងទេខ្ញុំចង់ឲ្យក្លឹមក្នុងដូចដើមកគីអញ្ចឹងវាប្រកែកអត់បានទេព្រោះវាជាផល វាជាផលរបស់ពូជអញ្ចឹងមិនមិនវាត្រូវតវ៉ាមួយពូជយើងមកតវ៉ាមួយផលមិនបានអញ្ចឹង ដែលព្រះបរមគ្រូត្រាស់អនថកម្មំសម្មាំងពលំកម្លាំងអ្វីស្មើដោយកម្លាំងកម្មមិនមានចឹងបើកម្លាំងកម្មនឹងជាចតកកម្មបច្ច័យផ្ដាច់ជីវិតនឹងហើយឲ្យឲ្យបដិសន្ធិហើយមានត្រូវមិនមិនសក់ចិត្តមកជួរូបគេមកជួរូបឯងល្មិចញ៉េកម្មណាវត្តតីលោកោវាប្រព្រឹត្តទៅតាមកម្មហើយ អញ្ចឹងប៉ុន្តែវាមានអាចកំបាំងនៅពីក្រោយមួយទៀតដែលយើងចេះតែមាន ការយល់ច្រឡំហើយវាកើតតែទៅលើ អ្នកដែលគ្មានខ្លួនឯងជាទីពឹងនឹងព្រោះដូចនៅក្នុងរតនៈសោតនឹង នៅក្នុងលោកនេះមានពពួកសត្វច្រើនណាស់ដែលយើងមើលអត់ឃើញហៅថាអមនុស្សឬក៏ពួកភូតគេហៅថាពួកភូតឬក៏ហៅថាអមនុស្សនឹងឯងចឹងបាននៅក្នុងរតនសូត្រហ្នឹងឃើញទេយានីធភូតានិសមាកតានិភុំមេនិវាយានិវអន្តលិខេ ពួកភូតដែលណាជាទេវតាស្ថិតនៅលើផែនដីក្តីពួកភូតដែលណាជាទេវតាស្ថិតនៅឯដរអាកាសក្តីនៅនីប្រៃញាតស្បាតទីស្រែចំការឬទីនេះទីនោះថាពេញទៅកន្លែងហ្នឹងពួកអមនុស្សហ្នឹងវាច្រើនអញ្ចឹងហើយពួកហ្នឹងអាយុវែងវែងតាមកម្មរបស់វាអញ្ចឹងទៅតើវាកើតទៅពីណាវាវល់វល់ពីសត្វទៅមនុស្សមនុស្សទៅអានោះអញ្ញាញ៉ៃពេញហ្នឹងឯង ប៉ិនកើតជាកំណើតអញ្ចឹងអញ្ចឹងវាយូរអឺវានៅតែពេញនឹងយើងមើលតែយើងទៅគោរពដុំថ្មណាធ្វើកន្លែងស័ក្តិសិទ្ធិមួយវាទៅកាន់ហ្នឹងហ่ะអឺហើយយើងដាក់ឈ្មោះអ្នកតានេះអ្នកតានោះឬក៏ទេវតានេះទេវតានោះអញ្ចឹងទៅឃើញយើងគោរពអញ្ចឹងវាទៅរសាកន្លែងហ្នឹងចាំធ្វើចាំអីយើងយើងមិនសែនកាច់យើងអញ្ចឹងទៅ ណាខ្លះទៀតនៅតែពេញផ្ទះពេញតែកន្លែងបើសិនថាយើងមានភ្នែកទឹកវិញដើរសឹងតែមិនរួចទេមើលតែមនុស្សយើងជឿច្រោតឆោតមនុស្សគ្មានខ្លួនឯងជាទីពឹងហ្នឹងពួកហ្នឹងបលែប្រឡប់យើងគេហៅថាឥឡូវទៅគេទៅបញ្ចូលព្រលឹងហ្នឹងហើយមិនចាំបាច់អ្នកស្លាប់នឹងមកទេតែពួកហ្នឹងវាប្រឡំខ្លួនធ្វើនោះវាខូចដូចតែមនុស្សយើងអញ្ចឹងណា មនុស្សយើង ខូចល្មិចពួកហ្នឹងវាខូចអញ្ចឹងមនុស្សយើងចេះកុហកមិនពួកហ្នឹងចេះកុហកអញ្ចឹងវាមកធ្វើដូចឪយើងដូចម៉ែយើងនិយាយមកដឹងរឿងទាំងអស់ចុះបើវានៅតែចិត្តយើងហ្នឹងយើងធ្វើអីក៏វាដឹងដែរហើយដល់ពេលយើងគោរពយើងស្មានដល់ឪយើងយើងស្មានដល់ម៉ែយើងគោរពទៅពួកប៉ះពួកខ្មោចពួកព្រាយពួកបិសាចពួកអាស្អីស្អីហ្នឹងដែលវាមកបន្លំខ្លួនធ្វើហ្នឹងឯង ហើយសួរតពួកហ្នឹងវាធ្វើបានតែចំពោះនៅណាថាចំតពួកពួកអ្នកមានវិឆាទថៈទេអ្នកជឿក្នុងរឿងអុជធូបបនស្រន់វក៏នឹងជឿតែចូលតពួកនោះអត់មានទៅចូលអ្នកណាដែលមានខ្លួនឯងជាទីពឹងទេអត់មានចូលអ្នកណារួចចំពោះអ្នកដែលមានប្រតនៈត្រ័យជាទីរលឹកទេ អត់មានទៅធ្វើនរណាដែលនៅនោះ មានសមាទិដ្ឋិទេអត់អត់ដាច់ខាតដូចឧទាហរណ៍ដូចខ្សែហោអាត្មាអញ្ចឹងខ្សែខ្មោចធ្វើហ្មងខ្សែអាត្មាហ្នឹងហើយជាពិសេសគឺបួសមិនបានទេបួសមកកាច់តែហ្មងកាច់តាំងពីចិត្តាអាត្មាដល់ចដូនមួយអាត្មាមកដល់អាត្មាទៅប៉ុន្តែអាត្មាឈប់ យកវាមកឲ្យធ្វើអាណានិគមលើអាត្មាឥឡូវមានខ្មោចណាចេញមុខមកមកកាច់ទៀតមើលពេលយើងអត់គោរពវា ផងវាកាច់យើងមិនកើតវាមានភ័យខ្លាចយើងរលរឿងវាវិញតែដឹងរឿងវាវាខ្លាចសង្ងប់ហើយយើងរស់នៅក្រោមតែអំណាចខ្មោចហ្នឹងហើយប៉ុន្តែរឿងនេះតើយើងរៀនឲ្យយល់ពីកំណើតរបស់សត្វទៅលែងលែងខ្លាចពួកហ្នឹងដូចសំណួរសួរមិនក៏មិនទៅចូលអា អ្នកស្លាប់បងទៅថាអ្នកស្លាប់ហ្នឹងមិនស្រួលវាមិនសូវខ្លាចពួកខ្មោចហ្នឹងវាមិនហ៊ានចូលចូលទៅពីណាមើលទៅមិនសូវមិនសូវហ្នឹងហើយមើលទៅវាមើលថាចូលទៅវាអត់គ្រោះថ្នាក់ចូលទៅពាក្យថាចូលវាគ្មានចូលមកក្នុងខ្លួនយើងអីទេវាវាមានអំណាចសង្កត់បេះដូងយើងឲ្យយើងនិយាយតាមមាត់វាតាមពិតវាគ្មានទៅចូលក្នុងខ្លួនយើងណាទេគ្មានទេ ចឹងបានប៉ាថាយើងកើតតន់ពធរបស់ ព្រះ សម្មាសម្ពុទ្ធយ៉ាងល្អយ៉ាងនេះមិនសមណារស់នៅក្រមអាណានិគមខ្មោចហើយគេជេរគេស្ដីឲ្យថាអន់ជាងខ្មោចនឹងខឹងគេឥឡូវគ្រប់ខ្មោចហើយគ្រាន់ជាងខ្មោចពីកាលបើអាត្មាឲ្យពរប្រគេនចហាន់អាត្មាមកពេលហើយអាត្មាឲ្យពរថាសម្បត្តិទាំងឡាយសម្បត្តិមនុស្សសម្បត្តិទេវតា សម្បត្តិ extra បន្ថែមឲ្យសម្បត្តិខ្មោចសម្បត្តិអ្នកតាសម្បត្តិព្រាយតាយោណាមួយណាយកមួយហ្នឹងស្បែកបើយកអត់យកទេសម្បត្តិខ្មោចព្រាយបិសាចអីនោះអ្នកតាអីនោះគ្មានទៅចង់យកទេឥឡូវមិនបានវាមិនចង់យកក្នុងចិត្តយើង ដឹងថាវាអន់ជាងយើងប៉ុន្តែដល់ទៅពេលយើងអត់បានពធនាំផ្លូវ យើងវាអន់ជាងខ្មោចបណ្ដោយ ទៅហ្វាយអង្គមខ្មោចពោតពោតដល់ថ្ងៃហ្វាយអង្គមអាអាសម្បត្តិដែលខ្លួនឯងមិនទាំងប្រាថ្នាផងណាតែប៉ុន្តែធ្វើម៉េចទេបើអត់ដឹងអត់មានប្រពុតជាទីពឹង គឺត្រូវតែពឹងខ្មោចហើយបើបានជាពឹងទៅពឹងឯណាឯណីសែនប្រេនទៅវិញដូចថ្ងៃមុនឃើញរូបម្ដេចជួនណាតចឹង រូបនៅសាលារៀនផងហើយអ្នករៀននឹងជឿអញ្ចឹងទៅហើយជំនុនអ្នកអត់រៀននឹងជឿល្មិចទៅសំណែននឹងអាចមានសែនមុននិងសែនក្រោយតាមមើលទី1សែនមុនម្ដងបើចប់ហ្នឹងសុំឲ្យជាប់ទី2ទុកសັບមុនបើជាប់យកមកថ្វាយហ្នឹងអាចប្រហែលជាបានជាប់យកទៅថ្វាយប៉ុន្តែបើមិនជាប់វិញ នឹងរឿងទៀតណាមិនដាក់ជួនណាតហ្នឹងសែនប៉ុណ្ណឹងឲ្យមិនមិនឲ្យជាប់អើយអ្នកប្រាជ្ញអាត្មាឲ្យខ្លាយជាអ្នកតាបាត់ហើយហើយមានបងប្អូននៅកូរ៉េ share រូបមួយទៀតមានរូបពពុទ្ធហើយគឺសែនច្រើនហើយអាជួរកដាលមានអានឈើមានអីទៀតមានស្រាបៀទៀតឡងមកសុបភ្លុះ ណាស្អីក៏ទៅរួចដែរ